ធីអាគូមកកម្ពុជាលើកទី2ដើម្បីវឹកហាត់គុនខ្មែរមុនចេញទៅប្រកួត ដណ្ដើមខ្សែក្រវ៉ាត់នៅ អាល្លឺម៉ង់ សិប្បកម្មសាប៊ូសេដ្ឋីធី អ្នកប្រដាល់សញ្ជាតិប្រេស៊ីលធីអាកូបានអះអាងថាដោយសារតែការស្រឡាញ់និងពេញចិត្តប្រទេសកម្ពុជាទើបលោកសម្រេចចិត្តមកវឹកហាត់នៅទីនេះមុនចាក់ចែងទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់កម្រិតពិភពលោកមួយនៅប្រទេសអាល្លឺម៉ង់នាដើមខែមេសាខាងមុខកីឡាករជើងខ្លាំងរបស់ប្រេស៊ីលធីអាកូបានឲ្យដឹងនៅរសៀលថ្ងៃទី1ខែមីនាឆ្នាំ2023នេះថាគាត់ពិតជាមានការគោរពស្រឡាញ់ចំ ចំពោះអ្នកគ្រប់គ្រងគុណខ្មែរខ្លាំងមែនទែនហើយគោរពស្រឡាញ់បន្ថែមទៀតនោះគឺអរិយធម៌វប្បធម៌របស់ខ្មែរហើយលោកនឹងយកគុណខ្មែរទៅផ្សព្វផ្សាយនៅលើពិភពលោក លោកថាខ្ញុំស្រឡាញ់ពេញចិត្តមកហាត់នៅកម្ពុជា បន្ទាប់ពីខ្ញុំមកប្រកួតចុងក្រោយជាមួយកីឡាករធឿនធេរ៉ាខ្ញុំក៏បានជាប់ចិត្តនឹងប្រដាល់គុណខ្មែរអ្វីដែលខ្ញុំនិយមចូលចិត្តបំផុតនោះគឺក្រោយពេលដឹងថា គុណខ្មែរនិងសិល្បៈអប្សរាជារបស់ខ្មែរនិងគុណស្បុកត តោជារបស់ខ្មែរហើយនេះទៅខ្ញុំមកវឹកហាត់គុណខ្មែរនៅពេលនេះ ជាមួយគ្នានេះដែរលោកបានប្រៀបធៀបរវាងកីឡាករថៃ និងកីឡាករគុណខ្មែរថាមានទម្រង់ប្រកួតប្លែកពីគ្នាក្នុងនោះកីឡាករថៃគាត់ភាកច្រើនចូលចិត្តចាប់វាយជង្គង់ប៉ុន្តែកីឡាករគុណខ្មែរចូលចិត្តវាយកែងហើយលោកចាត់ទុកថា កីឡាករគុណខ្មែរមានអាវុធល្អជាង លោកថាកីឡាករគុណខ្មែរមានអាវុធមុតស្រួចដូចជាកែងជង្គង់និងឡាំជាដើមខ្ញុំមក នេះខ្ញុំមកហាត់ពីគុណខ្មែរក្បាច់គុណខ្មែរដែលខ្ញុំហាត់នៅកម្ពុជានឹងយកទៅវាយនៅក្នុងការប្រកួត របស់ខ្ញុំនៅក្នុងកម្មវិធីដណ្ដើមខ្សែក្រវ៉ាត់នៅអាល្លឺម៉ង់ដើមខែក្រោយនេះជាការបញ្ជាក់របស់កីឡាករធីអាគូដោយឡែកនៅថ្ងៃអនាគតម្ចាស់ខ្សែក្រវ៉ាត់5ស្ថាប័នរូបនេះមានគម្រោងមករស់នៅប្រទេសកម្ពុជា តែម្ដងព្រោះវាជារឿងសំខាន់ណាស់ដែលយើងត្រូវរស់នៅកន្លែងណាដែល មានសេចក្តីស្រឡាញ់ធីអាគូថាសម្រាប់ថ្ងៃអ អនាគតខ្ញុំចង់មានក្លឹបល្អមួយមានសម្ភារៈវឹកហាត់ទំនើបទំនើបដើម្បីបង្ហាត់ក្មេងៗចំនួនក្រោយដោយខ្ញុំជាគ្រូបង្វឹកមិនយកលុយខ្ញុំសប្បាយចិត្តណាស់ដែលសហព័ន្ធកីឡាគុនខ្មែរបានផ្ដល់ឱកាសឲ្យខ្ញុំវឹកហាត់ជាមួយក្រុមជំរើសជាតិខ្ញុំស្រឡាញ់ខ្ញុំសន្យាថានឹងផ្សព្វផ្សាយគុនខ្មែរនៅពេលដែលខ្ញុំទៅប្រកួតនៅអាល្លឺម៉ង់នាពេលខាងមុខនេះលោកបានបញ្ជាក់បន្ថែមថាខ្ញុំប្រហែលជារស់នៅកម្ពុជាអស់មួយជីវិតព្រោះខ្ញុំ ចាត់ទុកកម្ពុជាជាប្រទេសកំណើតរបស់ខ្ញុំដែរខ្ញុំចូលចិត្តប្រជាជនកម្ពុជាបូករួមនឹងចិត្តស្រឡាញ់វិស័យប្រដាល់គុណខ្មែរផងដែរកីឡាករបរទេសរូបនេះបានគូសបញ្ជាក់ថាខ្ញុំមានមិត្តភ័ក្តិបងប្អូនមួយចំនួន បានរិះគន់ខ្ញុំដែលខ្ញុំស្រឡាញ់ក្បាច់គុណប្រដាល់ដោយពួកគាត់បាននិយាយថាវាខាត់ពេលវេលា និងគ្មានប្រាក់ចំណូលគឺ មានតែចំណាយហើយតាមពិត គឺអញ្ចឹងមែន ត្បិតអីខ្ញុំមានអាជីពអាជីវ